វេលាមកសងក្តីស្រលាញ់មកតាមរកមនុស្សដែលស្រលាញ់សឹងតែពេញមួយជីវិតអ្នកណាចេញមកសងស្រ័យសួររកកាពិនស្នេហ៍ពិនវងវែងនៅជើងមេគេព្យាយាមបំបែក ឲ្យចែកភ្លឺទីតីវៃវៃបងដោយរនាងខាងយើងនៅម្ខាងជើងមេបេងដងវងវែងផ្លូវរស់នៅត្រាំទឹកភ្នែកតើស្អែកយើងបានជួបគ្នាវិញទេ ឱកាសខ្ញុំមើលថែរត់ផងទៅណារត់អាបងមើលតែសិលាដូចជាគេ ចាប់អារម្មណ៍នឹងឯងមិនម៉ាឯងសាក់លបង មើលគ្នាសិនទៅណាអើខ្ញុំគិតអីបង ខ្ញុំមានប្តីអីហើយខ្ញុំចាត់ទុកលោកគ្រូសិលានេះដូចជាបងប្រាប់របស់ខ្ញុំអញ្ចឹងនេះលោកគ្រូសិលាឲ្យទៀតហើយមែនទេហើយម៉ែលោកគ្រូសិលាគាត់ឲ្យទៀតទេលោកគ្រូសិលាចិត្តល្អម៉ែម្នាក់ក៏មិនម៉ាយហើយម្នាក់ទៀតពុះម៉ាយមិនម៉ាគិតគូគ្នាធ្វើជាប្តីប្រពន្ធហ្មងទៅ គ្មានអ្នកណាអាចមកចំនួនកន្លែងបងបានទេបងក៏ដូចគ្នា បងនៅការពារអូន បងនៅមើលថែអូនហើយបងនេះនឹងធ្វើជាប្តីដ៏ល្អរបស់អូនជារៀងរហូតទៅហើយពួកយើងដាច់ខាតមិនទៅចោលគ្នាទេគ្នា ប្រើពាក្យបាយចាចាញ់ទាំងមិនបានដេញទាំងមិនបានឆ្លោះប្រកាយយើងបានបងគួរតែឆាប់សម្រាប់ដូចគ្នាទាំងមិនបានត្រៀមខ្លួនបាយគ្នាទាំងមិនតន់អស់បង បងពាក់ខ្លួនឯងទៅ វាបីតិចណាខ្ញុំមានអាវហើយនោះក៏មានជើងដែរមិនអីទេមិនអីទេរត់រត់ដណ្ដប់ទៅបងមិនវិញទេទាំងមិនបងពេញនិយមនៃពាក្យថាស្នេហ៍បានទេអោយយើងជួបគ្នាវិញកុំអោយបែដងវង បីពេលនេះអង្គមិនដឹងថានៅឆ្ងាយប៉ុណ្ណាក៏ដោយតែបេះដូងបង ប្រាប់បងគ្រប់ពេលថាអូននៅក្បែរបងរហូតសូមក្តីស្រឡាញ់មកតាមរកមនុស្សដែលស្រឡាញ់សឹងតែពេញមួយជីវិតអ្នកណាពេលនៅឆ្ងាយពីបងតើអូនជួបរឿងអ្វីខ្លះទៅហេតុអីក៏គេបំបែកអូនចេញពីបង តែបន្តិចទៀតសោះប្តីប្រពន្ធពួកយើងនឹងបានរស់នៅជួបជុំគ្នាទៅហើយបងនៅអូននឹកកូនខ្លាំងឲ្យចែកភ្លឺទីតីមកពិតជាចង់ជួបអូនណារស់បងដោយរងាំខាងយើងនៅបើទោះបីពេលនេះជាវិនាទីចុងក្រោយនៃជីវិតរបស់បងក៏ដោយបងចង់ជួបមុខអូនបងចង់កាន់ដៃអូន មិនថាអូនស្លាប់ឬក៏រស់ទេ បងត្រូវតែបានដំណឹងពិតប្រកបពីអូនឲ្យបានគ្នាទាំងមិនបានប្រើពាក្យបាន សរសេរហើយទៅដល់ផ្ទះកុំភ្លេចអានផងធ្វើបែបនេះទើបសិស្សទាំងអស់គ្នាចាប់ចេះហើយបើមានកន្លែងណាឆ្ងល់កន្លែងណាមិនយល់អាចមកសួរលោកគ្រូបានឮទេអ្នកទាំងអស់គ្នាចឹងសរសេរតទៀតហ៎សរសេរខាងលើមក សរសេរមិនអត់ចេះមែនមកនួនមានអីដែលមិនយល់អាចសួរលោកគ្រូបានណាចាគ្រូលោកគ្រូប្រាប់ប្រហែលដងហើយថាពេលរៀនទាញសក់ឲ្យស្អាតកុំឲ្យរញ៉េរញ៉ៃ សរសេរទៀតទៅគ្រូហត់ទេដែលត្រូវមកជួយ ការងារខ្ញុំឯនឹងម៉ែអញ្ចឹងគ្រូមិនហត់ទេគ្រូមានតែសប្បាយចិត្តដែលបានមកជួយនួននឹងម៉ែនួនអឺនួន បើ មានរឿងអីចង់ឲ្យគ្រូជួយក៏ប្រាប់គ្រូមកណាគ្រូដូចជាពុកខ្ញុំអញ្ចឹងខ្ញុំសប្បាយចិត្តពេលបាននៅជាមួយគ្រូ នួនបើគ្រូដូចជាពុកនួនអញ្ចឹងគ្រូអាចធ្វើជាពុកនួនបានអត់បើបានគ្រូមិនធ្វើជាពុកក៏ល្អណាស់ដែរព្រោះគ្រូមើលថែខ្ញុំដូចជាកូនបង្កើតអញ្ចឹងមើលទៅពួកគេទាំងពីរប្រៀបដូចជាឪពុកនិងកូននឹងគ្នាអញ្ចឹងបងសិលាក៏យកចិត្តទុកដាក់នឹងនួន ចំណែកនួនវិញក៏ស្រឡាញ់ចូលចិត្តបងសិលាដូចគ្នាបងសិលាបងជាមនុស្ស ដែលពូកែយកចិត្តទុកដាក់លើម៉ែកូនខ្ញុំទាំងពីរវាក៏លំមដល់ពេលដែលខ្ញុំត្រូវបញ្ចប់ការរងចាំបងវាសនាត្រឡប់មកវិញទៀតដែរស្កើពេញក្បាលគេគ្រប់គ្នានិយាយត្រូវខ្ញុំមិនគួរបន្តការរស់នៅដោយរងចាំ ទាំងដឹងក្នុងចិត្តហើយថា បងវាសនាមិនអាចបន្ត ត្រឡប់មកវិញបានទេបែកគ្នាទាំងមិនតន់អស់បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំងេធូមីលម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹង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 បេរូកាដែលផ្សំឡើងពីវីតាមីននិងសារធាតុរ៉ែសំខាន់សំខាន់12មុខជំនួយខួរក្បាលជំនួយកម្លាំងថ្ងៃសំខាន់ចាប់ផ្ដើមជាមួយបេរូកាឡាក់តូក្រូលេខ3លូតលាស់ដោយភាពរីករាយទាំងមិនទាន់អស់បើសិនជាខ្ញុំនៅតែរងចាំបែបនេះទៀតបងសិលាប្រកាសជាពិបាកចិត្តខ្លាំងណាស់ បងប្រុសអឺបងមិនធ្លាប់ឃើញ មនុស្សស្រីដូចនៅក្នុងរូបថតនេះដែរអត់ដែរស្គាល់ទេបងបើសិនជារស់នៅក្នុងភូមិនេះប្រហែលជាខ្ញុំស្គាល់ តែមុខនេះមិនអត់ដែរឃើញសោះបងបាទបងអរគុណណាស់បងបាទអរគុណច្រើនមីងមិនដែរខ្មួយអត់ទុំមីងបងមិនធ្លាប់ឃើញរូបមនុស្សស្រីដូចនៅក្នុងរូបថតនេះដែរអូន ប៉ុន្តែប្រហែលជាឥឡូវនេះមានការប្រែប្រួលខ្លះខ្លះហើយមុខដូចជាប្រហែលប្រហែលតែមិនច្បាស់នៅណាពិតមែនទេបងបងធ្លាប់ឃើញនៅណាដែរបងអូប្រហែលជាខ្ញុំច្រឡំហើយព្រោះអីខ្ញុំមិនស្គាល់ទេក្មួយអើយហើយក្មួយរੂរូបស្រីម្នាក់នេះធ្វើអីដែរបាទគាត់គឺជាប្រពន្ធរបស់ខ្ញុំពួកយើងបានបែកគ្នាតាំងពីសម័យពលពតមកមកហើយជាស្លាប់បាត់ហើយក្មួយអើយប្តីមីងបែកពីអពត ទោះធ្វើតែហ៊ានតស៊ូក៏បាត់ដំណឹងឆឹងដែរបាត់ចិត្តទៅណាមួយណាអរគុណណាបងរន់ អូនពិតជាស្លាប់ដូចគេនិយាយពិតមែនណាអូនជាង3ឆ្នាំមុននេះបងតែងតែស្វែងរកអូនគ្រប់ទីកន្លែងទាំងអស់តែមិនបានដំណឹងអូនតែបងជឿថាទេវតាលោកមិនចិត្តខ្មៅឲ្យប្តីប្រពន្ធយើងបែកគ្នាទាំងមិនបានលាគ្នាបែបនេះទេបងសង្ឃឹមថាថ្ងៃណាមួយប្តីប្រពន្ធយើងនឹងបានជួបគ្នាវិញបងបាទ ឲ្យចែកផ្លូវទីតីវៃវៃបាំងដោយរនាងខាងយើងនៅមកខាងនោះណាថ្ងៃក្រោយកុំថាយកប្រលប់តឯងចឹងទៀតណាកូនណាចាម៉ែធ្វើមិនបើមានអ្នកគេជួយការងារលើគ្រូសិលាផងណែណែពួកអញនោះម្នាក់ស្រីដីរួចថ្ងៃមុនតោះមក Ủa, ngon nó đang lại. Tao. À. ម៉ាស៊ីឡាម៉ាស៊ីឡាម៉ាស៊ីឡាអូម៉ាស៊ីឡាមិនឲ្យមកអូយម៉ាស៊ីឡាខ្ញុំសុំតោអ្នកកូប៉ែតអឺអ្នកជំងឺពិការមិនអាចដើរបានដូចមុនទេបើជើងគាត់คลายអាចនឹងកាត់ជើងភ្លាមភ្លាមក៏ថាបានដែរ យ៉ាងម៉េចអ្នកគ្រូពេទ្យនេះបងសាលាត្រូវកាត់ជើងហ៎តែមិនអីទេក្រុមគ្រូពេទ្យនឹងព្យាយាមអស់ពីលទ្ធភាពជូនអ្នកជំងឺកុំរំអីចាបងសិលា បងដើម្បីខ្ញុំទៀតហើយបងខ្វល់ពីខ្លួនឯងបងសឹកចិត្តមកជួយខ្ញុំដែលបង ខ្លាចទៅជាបែបនេះក៏ព្រោះតែខ្ញុំខ្ញុំជាអ្នកធ្វើឲ្យបងឈឺចាប់បងសិលាខ្ញុំសុំទោសណាបង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 ឌីរ៉ូឌីបន្ថែមរសជាតិស្អាតក្លិនឈ្ងុយឆ្ងាញ់រ៉ូឌីរ៉ូឌីមីថាទឹកនំយូនីត្រៃប្រភេទព្រីមៀមគុណភាពស្វេដងបេរូកាដែលផ្សំឡើងពីវីតាមីននិងសារធាតុរ៉ែសំខាន់សំខាន់12មុខជំនួយខួរក្បាលជំនួយកម្លាំងថ្ងៃសំខាន់ចាប់ផ្ដើមជាមួយបេរូកាឡាក់តូក្រលេខ3លូតលាស់ដោយភាពរីករាយ សិលាហេតុអីក៏បងលះបង់ច្រើនបែបនេះ បងមិនដឹងខ្លួនឯងទេពេលនេះបងត្រូវកាត់ជើងចោលតើឲ្យពួកខ្ញុំសងគុណបងយ៉ាងម៉េចទៅបងមានគុណណាស់លោកណាស់សម្រាប់ម៉ែកូនយើងទាំងពីរ ចេញបងបែបនេះខ្ញុំឈឺចាប់ណាស់បងសិលាហេតុអីខ្ញុំសន្យាណាបងណាខ្ញុំសន្យាថានឹងមើលថែទាំបង មិនបោះបង់បងចោលទេនៅតែ2ខែទៀតទេ នៅតែ2ខែទៀតទេណាបងបើសិនជាខ្ញុំប្រកបចិត្តថាបងវាស្អាតស្អាត មិនអាចត្រឡប់មករកខ្ញុំវិញបានខ្ញុំនឹងព្រមធ្វើជាប្រពន្ធរបស់បងមិនថា4ឆ្នាំ2ឆ្នាំ1ឆ្នាំឬក៏2ខែទៀតក៏ដោយបបង នឹងថាអូនផ្អល់ឱកាសឲ្យបង អាចមើលថែអូនជំនួសវាស្នាបងក៏ព្រមចាំអូនដូចគ្នា បងមិនបង្ខំអូនទេរាល់ ជាអ្នកបដាកង់វិញមិនអីទេរត់បងបដាបានហើយរត់ចាំតែឲ្យគេទិញទៅបានហើយតែខ្ញុំមិនចង់ឲ្យបងពិបាកនេះជើងបងកំពុងតែឈឺផងដល់តែខ្លួនឯងក៏ពិបាកដែរណាបងនេះរត់កំពុងគិតថាបងទុនខ្សោយមែនទេអឺអត់ទេបងគឺបងសិលារឹងមាំណាស់តែគ្រាន់តែខ្ញុំខ្លាចបងហត់នឿយរត់បងសំវរណាឲ្យបងបានជួយរត់ខ្លះផង បងមិនចង់ធ្វើជាមនុស្សពិការដែលមិនអាចធ្វើអីកើតទេចាខ្ញុំយល់បងសាលាពូកែរឹងមាំណាស់ហើយពួកខ្ញុំក៏មិនដែលគិតថាបងជាអ្នកពិការអីដែរខ្ញុំជឿជាក់លើសមត្ថភាពបងណែមកគូនេះតាណាទៀតអីគិតតែពីលក់នេះអត់ចេះខ្ជិលទេអីមែនហ្នឹងអត់ចេះខ្ជិលមែនហ្នឹងចេះតែលក់ទៅបងតនៅទំនេរមែនឯបង ហើយបងឲ្យមីងតាណាហ្នឹងអូបងនឹងមីងរត់តែមានការនៅមុខតិចអូតែថា ឯងទាំងពីរនាក់នេះកាលណាគិតគូររៀបការទៅរត់នេះ2ខែណាមិនមកបញ្ញាបញ្ញាទៅហើយថ្ងៃការឯងបងនឹងមីងនេះទៅជួយរៀបចំរហូតដល់ចប់ខ្ញុំចាំតែរត់ទេបងបើរត់ព្រមពេលណាខ្ញុំនឹងការតែម្ដងដល់រត់លឺអត់សិលាចាំតែឯងទេព្រមឲ្យលឿនលឿនទៅកុំចាំយូរពេកប្រយ័ត្នគ្រូសិលានេះបានគេបាត់ទៅអឺអញ្ចឹងបងទៅសិនហើយណាតែ បងនិយាយនឹងចង់ឯងល្អទេរត់បងនិយាយនឹងព្រោះតែបងស្រឡាញ់ចូលចិត្តឯងមិនម៉ាគិតគូរឲ្យលឿនលឿនទៅហើយគ្មានអ្នកណាល្អជាអ្នកនៅចិត្តខ្លួនឯងទេចាបងតាមីង ចាច្រឡោឲ្យតិចណាចាច្រឡោចារត់ដាក់នំចុកបងម្ចាស់ណាចាបងលោកគ្រូសិលាទៅណាហើយរត់គាត់ទៅបង្រៀនបានអីបង គិតទៅលោកគ្រូសាលាពិតជាមនុស្សល្អពិតមែននេះជើងគាត់ពិការហើយគាត់នៅទៅបរិញ្ញាក្មេងៗទៀតអញ្ចឹងបានគេថាមនុស្សដែលមានចំណេះវិជ្ជាគេទុកចំណេះវិជ្ជារបស់គេចោលទេបងអើយខ្ញុំប្រាប់គាត់ដែរហ្នឹងណា ថាកុំឲ្យខំប្រឹងពេកនៅផ្ទះសិនទៅតែគាត់ប្រមមកអញ្ចឹងតាបានពួកក្មេងៗចូលចិត្តរៀនជាមួយលោកគ្រូសិលាណារត់ណាមិនម៉ាមើលគ្នាទៅណា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 បងវាស្នាបងរត់តាមទឹកសឡតិចមករត់ដាក់ចានចានមកមកមករត់លឿនឡើងសង្ស័យតែខ្ញុំច្រឡំមនុស្សខំប្រឹងដាររចង់ងាប់រឿងអីដែលត្រូវមកឃើញនៅកន្លែងនេះវាមិនអាចទៅរួចទេ រត់ឲ្យម្ទេសមួយហ្នឹងចាញ៉ាំញ៉ាំបងសិលារត់មានរឿងអីហ៎គឺខ្ញុំខ្ញុំចង់ទៅរកបងវាសនាម្ដងទៀតរត់ នេះរត់បានដំណឹងពីវាសនាបានជាចង់ទៅរកគេបែបនេះអឺអត់ទេបងខ្ញុំអត់បានដំណឹងគាត់ទេប៉ុន្តែខ្ញុំចង់ទៅរកបងវាសនានៅស្រុកកំចាយមាខ្ញុំទៅតែមួយសប្តាហ៍ទេបងបើសិនជាខ្ញុំទៅរកគាត់មិនឃើញហើយខ្ញុំត្រឡប់មកវិញខ្ញុំរៀបការជាមួយនឹងបងតែម្ដងអញ្ចឹងមិនអីទេឲ្យបងជូនរត់ទៅទៅទៅគ្នាពីរនាក់ងាយស្រួលតាមរក កុំអីបងបងហ្នឹងមើលថែទាំនួនទៅហើយបងក៏ត្រូវពង្រាក្មេងៗច្រើនដែរតែបងបារម្ភពីសុខភាពរបស់រនបងអាខ្ញុំមកចេះមើលថែទាំខ្លួនឯងហើយបងកុំបារម្ភពីខ្ញុំអីទូក្តីសង្ឃឹមរបស់ខ្ញុំហាក់នៅឆ្ងាយមិនប្រកាសថាខ្ញុំរកគាត់ឃើញក៏ដោយក៏ខ្ញុំចង់ទៅរកគាត់ដើម្បីខ្ញុំអស់ចិត្តបើមិនអញ្ចឹងទេខ្ញុំ មិនស្ងប់ចិត្តទេបងបើរត់សម្រាប់ចិត្តបែបនេះហើយបងក៏មិនថាអីដែរចុះរត់ចង់ទៅពេលណាគឺខ្ញុំចង់ទៅស្អែកបង បងមើលថែទាំនួនផងណាមិនអីទេ បង ចាប់ទុកនួនដូចជាកូនបងអញ្ចឹងបងនឹងមិនឲ្យនួនមានរឿងអីទេបងនឹងមើលថែនួនឲ្យល្អបំផុត តែម្ដងនេះទៀតទេបងសិលាខ្ញុំចង់ឲ្យរឿងគ្រប់យ៉ាងរវាងពួកយើងទាំងពីរគ្មានសៅមងក្នុងចិត្ត thank you អ្នកដល់ហើយ នេះជាផ្ទះបងស្រីរបស់ខ្ញុំលោកនំបញ្ចុកអ្ហ៎នេះខ្ញុំជួលមកដល់ហើយណាថ្ងៃក្រោយបើចង់មកហូបអីមកខ្លួនឯងបានហើយបើចង់ដឹងរឿងប្រពន្ធអីអាចសួរបងស្រីខ្ញុំបានព្រោះថានាងលោកនំបញ្ចុកនៅទីនេះរាល់ថ្ងៃលោកតានាង អាចជួយបងបានតែគួរឲ្យស្ដាយហ៎បងដល់ថ្ងៃនេះគេអត់លក់ម៉ែហើយបងឯងទៅស្ដាយធ្វើអីសម្រាប់នៅស្រុកភូមិនេះ4 10ថ្ងៃទៅថាមិនត្រូវណាប្រពន្ធបងឯងនៅស្រុកភូមិនេះក៏មិនដឹងដែរបាទបង និយាយចឹងផ្ទះបងនៅម្ដុំណាដែរខ្ញុំជូនទៅផ្ទះបងនៅខាងមុខនេះតាបើប្អូនចង់ជូនទៅទៅទាំងអស់គ្នាក៏បានដែរអឺមិនមិនហូបបាយផ្ទះបងហ្មងទៅអូអឺហើយប្អូនមករកប្រពន្ធប្អូនយូរនៅយូរហើយបងតាមពីបាយអពតមកខ្ញុំតាមរកប្រពន្ធខ្ញុំរហូតមកណែប្អូនដូចតែគ្នាទេប្អូនស្រីខ្ញុំតាមរកប្តីគេ យូរហើយរមឃើញឯងតាមរកគ្រប់ស្រុកអស់ហើយនៅតែមិនឃើញអាណិតគ្នាដែរហ្នឹងគេប្រាប់ថាប្តីងាប់ហើយក៏គ្នាមិនជឿដែរនៅតែតាមរកទៀតអាណិតគ្នាដែរហ្នឹងខ្ញុំគិតថាប្រហែលជារឿងបែបនេះមានតែខ្ញុំម្នាក់ទេមើលទៅយួនមកហូបបាយមកជាអស់លើហើយចាចាលោកគ្រូទៅហើយបងអូនហើយបងឯងរកមើលអីហ្នឹង អត់អីទេប្រហែលជាខ្ញុំស្ដាប់ច្រឡំអញ្ចឹងតោះនាំគ្នាទៅផ្ទះបងហ្មងតើកូនទៅផ្ទះ បងបងបងអឺមានសួរបងបងខ្ញុំសុំសួរតិចបង មានឃើញមនុស្សប្រុសម្នាក់មានរឿងខ្ពស់សបស្អែមគាត់ឈ្មោះបងស្នាណាបងអូស្នាចាបងអឺស្នាបានស្លាប់តាមគេជំនះទៅមែនកាលហ្នឹងគេបាញ់គ្នាច្រើនហើយគាត់ត្រូវគ្រាប់អរគុណអរគុណបង ចាំខ្ញុំទៅសិនណាចា គេអស់សង្ឃឹមក្តីស្រលាញ់មកសួរអ្នកណាក៏គេថាមិនដែរឃើញបងសួរអ្នកណាក៏គេថាបងស្លាប់អ្នកណាចេញមកសោអូនតាមរកបងគ្រប់ទីកន្លែងមិនឃើញបងកាប៉ិន ស្នេហ៍ប៉ិនវងវិញនៅចឹងមែគេព្យាយាមនេះបងពិតជាស្រាប់ដូចគេនិយាយមែនទេអោយចែកភ្លឺ បងមិនស្នេហ៍បងនៅទីណា្រូបនៅត្រាំទឹកភ្នែកទូបងស្លាប់ឬក៏រួងស្អែកយូរអូនមិនដែលគ្មានសិទ្ធិក្នុងការដឹងរឿងរបស់បងទេមែនទេម៉ែដងម៉ែដងបងដឹងទេ មិនដែលបានគេងលក់ទេ អូននឹកបងអូននឹកបងគ្រប់ពេលវេលាចាចាញ់ទាំងមិនបានដេញទាំងមិនបានឆ្លោះប្រកាយមិនដែលពុតពួកយើងគួរតែបាននិយាយគ្នាពុតមិនដែលណាម្នាក់ចាចាញ់ទាំងមិនទូអស់ បែបនេះសំបីតែសម្ដីចំក្រោយក៏អូនបាននិយាយជាមួយបងដែរមិនទុំឆ្អែតមើលថែចាក់ចេញទាំងមិនបងពេញនិយមនៃពាក្យថាស្នេហ៍បានតែអោយយើងជួយគ្នាវិញកុំអោយបែរដងវង្វេងគ្នា 呜。 <laughs> ចែកភ្លឺទីតីវៃវៃបាំងដោយរនាងខាងយើងនៅម្ខាងពេលនេះខ្ញុំក៏សម្រេចចិត្តបានហើយ ថានឹងទទួលយកបងខ្ញុំរងចាំបងវាសនាចំណែកបង បងរងចាំខ្ញុំ បងសិលាខ្ញុំព្រមរៀបការជាមួយនឹងបងហើយរននិយាយជាការប៉ិតម៉ែពេជ្រស្អាតណាស់ដូចជាបងស្រីខ្ញុំអញ្ចឹង មិនសមជាម៉ែខ្ញុំសោះអឺស្នាទៅណាហ្នឹងមកហាយ ចំនួននេះជុំមួយបងណាកាលណាគេដែរបងការប្អូនស្រីលក់នំបញ្ចុកដែលបងប្រាប់ថ្ងៃមុនណោះឥឡូវគេការប្តីថ្មីហើយអូអបអរផងបងមុននឹកអូនខ្លាំងណាស់រន់តើពេលនេះអូននៅណាទៅតែអារម្មណ៍បងច្បាស់ណាស់គឺអូនប្រកាសជានៅមានជីវិតអរគុណរងដែលអូនព្រមរៀបការជាមួយនឹងបង ខ្ញុំទេដែលត្រូវអរគុណអរគុណបងខ្លាំងដែលចូលមកក្នុងជីវិតរបស់ខ្ញុំហើយនឹងកូនសងពេលវេ ជាយាមបំបែកឲ្យចែកផ្លូវទីតីវៃវៃបាំងដោយរនាងខាំងយើងនៅម្ខាងជើងមេបេងដងវងវែងផ្លូវរស់នៅត្រាំទឹកភ្នែកតើស្អែកយើងបានជួបគ្នាវិញ knee. ទាន់ឆ្អែតមើលថែចាក់ចេញទាំងមិនបងពេញនិយមនៃពាក្យថាស្នេហ៍បានទេអោយយើងជួបគ្នាវិញគុំអោយបែកដូច